បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅលំហាត់តកតងជាមួយនឹង array មកធ្វើការចែករំលែកសារជាថ្មីអញ្ចឹងបើសិនជាក្រឡេកមកមើលអំពីលំហាត់ខាងលើនេះអឺយើងនឹងឃើញថាគោលបំណងនៃលំហាត់នេះ គឺធ្វើការបញ្ចូលនៅតម្លៃចំនួន5ដងហើយវានឹងធ្វើការបូកតម្លៃទាំង5នេះចូលគ្នា រួចក៏យកទៅកណនារកនៅមជ្ឈមភាគបង្ហាញនៅតម្លៃមជ្ឈមភាគបោះមកក្រោយចឹងដើម្បីអាចធ្វើការកណនានៅ តម្លៃទាំង5ដែលយើងបានបញ្ចូលនេះ ទី1ត្រូវធ្វើការប្រកាសនៅអថេបាទយើងមានអថេរបស់យើងចំនួន5ដែលគឺ array នៃ max បានន័យថា array នៃបន្ទុករបស់យើងនឹងអាចបញ្ចូលចាប់ពី1រហូតទៅដល់10បន្ទុកបានន័យថា array បន្ទុករបស់យើងទុកតម្លៃបានចំនួន10ដងហើយយើងមាន i i ដើម្បីរត់ហើយ n គឺជាចំនួនដងដែលយើងចង់ដាក់អាចមាន5ពិន្ទុឬក៏អាចមាន10ពិន្ទុអីជាដើមណាទៅតាមជាក់ស្ដែងហើយយើងមានសាមដែលសាមរបស់យើងសម្រាប់បូកតម្លៃដែលយើងបានបញ្ចូលហ្នឹងហើយយើងអាចបូកតតគ្នាហើយមជ្ឈមភាគគឺជាគោលបំណងនៃលំហាត់មួយនេះ ដែលគេនឹងយកនៅពិន្ទុទាំងអស់ចែកនឹងចំនួនដងដែលយើងបានបញ្ចូលវានឹងឃើញនៅមជ្ឈមភាគបាទឥឡូវកុំឲ្យរងចាំយូរយើងវិលទៅចូលក្នុង deal របស់យើងដើម្បីសរសេរកូដអញ្ចឹងឥឡូវយើងបិទកូដចាស់របស់យើងយើងចាប់ដើមចុចនៅលើ file យកពាក្យអឺ lấy ហើយលើយើងចុចទៅលើ new your sofa បាទឥឡូវយើងចាប់ផ្ដើមធ្វើការសរសេរ include stdio.h int man ចឹងយើង return return 0 return 0 បាទទី1យើងត្រូវប្រកាសអថេយើងមាន INT mark អឺដែលយើងមានចំនួន10ទៀតហើយយើងមាន i យើងមាន n យើងមាន3ដែលស្មើនឹង0ហើយយើងមាន average average average បើចឹងអថេរបស់យើងមានចំនួន5ដែលជាប្រភេទ integer បាទចំណុចទី1គឺយើងត្រូវធ្វើការបញ្ចូលនៅតម្លៃ and មុនគេអញ្ចឹងយើង please បាទយើងដាក់ print uh, please enter number uh, enter number អញ្ចឹងយើង scan scan as ដាក់ថាភាគរយ D and and num and បាទបន្ទាប់ពីធ្វើការបញ្ចូលហើយយើងចាប់ដើមប្រើ loop របស់យើងដើម្បី scan បន្ទុកចូលខ្ញុំប្រើ for loop ទៅដែរ i ស្មើនឹង0 i ស្មើនឹង0 i របស់យើងគឺតូចជាង n ហើយ i បូក i បូកបូក i បូកបូកបន្ទាប់មក បាទបន្ទាប់មកគឺយើងធ្វើការបន្ទាប់ពីយើងអឺប្រើនៅ syntax for loop ហើយយើងធ្វើការ print បាទ print s មួយទៅដើម្បីធ្វើការបញ្ចូលដាក់ថា enter mark បាទ enter marks អឺនៃបាទនៃកន្លែងនេះគឺយើងដាក់ថានៃអឺភាគរយ d function នៃភាគរយ d ត្រង់កន្លែងនេះគឺយើងឲ្យ i របស់យើងគឺបូក1បានន័យថាពិន្ទុទីទី1អឺបន្ទាប់មកយើងធ្វើការ scan scan s ដាក់ថាភាគរយ d ក្បៀសវាមួយមក marks mark មាន s នៃនៃតម្លៃ i នៃតម្លៃ ឥឡូវយើងធ្វើការសិក្សាទាំងអស់គ្នានៅពេលដែលយើងចាប់ផ្ដើមបញ្ចូលត្រង់កន្លែងនេះវានឹងចាប់ផ្ដើមចាប់យកតម្លៃ i បូក1យើងបាន1អញ្ចឹងបានន័យថាពិន្ទុទី1ពិន្ទុទី1តែដល់ពេលយើងធ្វើការ scan គឺយើង scan តម្លៃនៃនៃ i នេះបាទ scan តម្លៃនៃ i នេះអញ្ចឹងបានន័យថាយើងអាច scan នៃ i របស់យើងនេះចូលទៅបានន័យថា i នៃទី1របស់យើងហ្នឹងបន្ទាប់ពីបានតម្លៃនឹងហើយយើងអាចធ្វើការកណនានៅ sum របស់យើងស្មើនឹងអឺស្មើនឹងខ្ញុំសូមសរសេរថាបូកបូកស្មើបានន័យថាវាយក sum របស់វានឹងអឺទៅបូកនឹង max បាទ mark នៃ mark នៃ i mark នៃ i បាទចឹងឥឡូវយើងអាចបានហើយបានន័យថាបើយើងខ្ចូល5ដងវានឹងធ្វើការបូកចំនួន5ដងចឹងកន្លែងនេះគឺ average average ស្មើបាទ average ស្មើនឹង sum បាទស្មើនឹង sum ចែកឲ្យ n ចែកឲ្យ n ចឹងយើងអាចធ្វើការ print as average number ស្មើបាទស្មើនឹងភាគរយ D ក្បៀសមួយមកគឺ average average អូខេបាទ average ចឹង average number របស់យើងគឺស្មើនឹងភាគរយ D នៃ average ខ្លួនឯងគេបើយើងសៀវវាមក ហើយខ្ញុំដាក់ example array 2 example array 2ហើយយើងដាក់ scissors សៀវវាមកបើយើងចាប់ផ្ដើម run បាទឥឡូវយើងចាប់ផ្ដើម run stdio បាទយើងត្រង់កន្លែង stdio លើ n អឺត្រង់នេះយើង អាចធ្វើការដក clear តិចដើម្បីបញ្ចូលទៅស្អាតនៅត្រង់កន្លែងនេះយើងត្រូវចាប់នៅ and ចាប់ and បាទឥឡូវយើងចាប់ផ្ដើមធ្វើការ run សារថ្មីបាទឥឡូវខ្ញុំបញ្ចូលចំនួន5ដងឧទាហរណ៍ថាពិន្ទុរបស់យើងនៅចន្លោះពី50ទៅ100ឥឡូវខ្ញុំបញ្ចូល60 50 60 70 60បាទអញ្ចឹងមធ្យមភាគរបស់វាគឺ60បាទត្រឹមត្រូវហើយអញ្ចឹងអរគុណសម្រាប់ការទស្សនានៅលំហាត់ទី2ជួបគ្នានៅវីដេអូក្រោយបន្តទៀត